នៅក្រៅភារវកម្មដល់មួយកញ្ញាឆ្នាំ2001អូសាម៉ាប៊ីណាដិនបានក្លាយទៅជាមេភារវជនដែលត្រូវបានគេតាមប្រមាណជាងគេបំផុតនៅលើពិភពលោកអាមេរិកបានប្រកាសផ្តល់រង្វាន់រហូតដល់ទៅ25លានដុល្លារដល់អ្នកណាដែលផ្តល់ព័ត៌មានឈានទៅចាប់ខ្លួនប៊ីណាដិនបានអាមេរិកនៅពេលដែលលើកទ័ពចូលទៅឈ្លានពានប្រទេសអាហ្វហ្គានីស្ថានហើយត្រូវចំណាយលុយរហូតដល់ទៅរាប់ពាន់លានដុល្លារនោះក៏បានអះអាងផងដែរថា គោលដៅសំខាន់បំផុតគឺដើម្បីតាមប្រមាញ់ប៊ីនឡាដិនក៏ប៉ុន្តែប្រមាណជា10ឆ្នាំក្រោយមកប៊ីនឡាដិននៅតែមិនត្រូវបានគេរកឃើញហើយសូម្បីតែប៊ីនឡាដិនលាក់ខ្លួននៅក្នុងប្រទេសណាពិតប្រាកដនោះក៏គេមិនតែអាចដឹងច្បាស់ផងដោយព័ត៌មានខ្លះថានៅក្នុងប្រទេសអាហ្វហ្គានីស្ថានខ្លះថានៅប៉ាគីស្ថានហើយរហូតមានខ្លះទៀតថានៅក្នុងប្រទេសអ៊ីរ៉ង់នៅក្នុងអំឡុងពេលនោះ អាល់កេដានៅតែបន្តរៀបចំផែនការវិប្រហារភេរវកម្មទៅលើលោកខាងលិចរួមមានដូចជាភេរវកម្មនៅបាលីឥណ្ឌូនេស៊ីឆ្នាំ2002នៅទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញឆ្នាំ2004និងនៅទីក្រុងឡុងប្រទេសអង់គ្លេសឆ្នាំ2005ជាដើមនៅក្នុងប្រតិបត្តិការតាមប្រមាណ Bin Laden អាមេរិកបានប្រាក់គ្រប់មធ្យោបាយដ៏ទំនើបទំនើបដែលខ្លួនមានរួមមានទាំងផ្កាយរណបនិងយន្តហោះឆ្លប់យកការហើយជាពិសេសគឺប្រព័ន្ធអេເລັກត្រូនិកដ៏ទំនើប ក្នុងការលួចតាមដានការតាក់ទងតាមប្រព័ន្ធទូរស័ព្ទនិងអ៊ីនធឺណិតក៏ប៉ុន្តែបញ្ហាដែលចោតគឺចោតនៅត្រង់ថា Bin Laden ដែលដឹងអំពីតាតិចអាមេរិកបានជិះវៀងដាច់ខាតមិនប្រើទូរស័ព្ទឬអ៊ីនធឺណិតហើយប្រើមធ្យោបាយតាក់ទងដល់ចាស់កម្រិតមួយគឺអ្នកនាំសារអ្នកនាំសារនេះហើយដែលក្រុមការងាររបស់ CIA យកធ្វើជាអតិភិបមួយនៅក្នុងការតាមរក Bin Laden ហើយនៅឆ្នាំ2004 តម្រុយដ៏សំខាន់មួយក៏បានលេចឡើងតាក់ទងទៅនឹងអ្នកនាំសាររបស់ Bin Laden នៅ Guantanamo ទីតាំងដែលអាមេរិកជួលពីគ្វីបាយកមកធ្វើជាមូលដ្ឋានតបជើងទឹកត្រូវបានគេយកទៅប្រើធ្វើជាទីតាំងឃុំឃាំងភេរវជនដែលគេចាប់ខ្លួនពីបរទេសជាពិសេសគឺសមាជិកក្រុមអាល់កេដានៅក្នុងការសួរចំណោយអ្នកទោសនៅ Guantanamo នេះមានឈ្មោះមនុស្សម្នាក់គឺ Al Kuwaiti ដែលគេតែងតែលឺញឹកញាប់ជាងគេ រហូតធ្វើឲ្យក្រុមការងារ CIA មានការសង្ស័យថា Al-Kuwaiti នេះគឺជាមនុស្សដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធរបស់ Al-Qaeda ហើយប្រហែលជាមានជាប់តាក់ទងជិតដិតជាមួយនឹង Bin Laden ឬមួយក៏អាចជាឈ្មោះសង្កាត់របស់ Bin Laden ផងក៏អាចថាបាន Al-Kuwaiti ក៏បានក្លាយជាអតិភិបដ៏ធំមួយរបស់ក្រុមការងារ CIA ទទួលបន្ទុកតាមរក Bin Laden ក៏ប៉ុន្តែជាច្រើនខែក្រោយមក Al-Kuwaiti នៅ ត្រឹមតែជាឈ្មោះ ដោយគេមិនអាចកំណត់អត្តសញ្ញាណបានថាជាអ្នកណាពិតប្រាកដ។ ឆ្នាំ2008លោកអូបាម៉ាបានចាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជាមួយនឹងការសន្យាថាលោកនឹងធ្វើអ្វីអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីធ្វើយ៉ាងណាស្វែងរកប៊ីនឡាដិនឲ្យទាន់តែឃើញលោកអូបាម៉ាបានដាក់បញ្ជាឲ្យ CIA យកការប្រមាញ់ប៊ីនឡាដិនមកធ្វើជាអធិភាពទី1ហើយក្នុងពេលជាមួយគ្នាលោកអូបាម៉ាក៏បានដាក់សម្ពាធយ៉ាងខ្លាំងផងដែរទៅលើរដ្ឋាភិបាលប៉ាគីស្ថានឲ្យសហការក្នុងការតាមរកប៊ីនឡាដិន។ នៅពេលនោះប៉ាគីស្ថានគឺជាសព្វនិមិត្តដ៏សំខាន់របស់អាមេរិកដែលក្នុងមួយឆ្នាំមួយឆ្នាំប៉ាគីស្ថានបានទទួលនៅចំនួនរាប់ពាន់លានដុល្លារពីអាមេរិកជាពិសេស គឺជំនួយខាងផ្នែកយោធាដើម្បីជាធ្នូក្នុងការជួយអាមេរិកក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងភេរវកម្មក៏ប៉ុន្តែក្នុងពេលជាមួយគ្នានោះអាមេរិកសង្ស័យថាប៉ាគីស្ថានខ្វះភាពស្មោះត្រង់ដោយដៃម្ខាងយកលុយពីអាមេរិកឯដៃម្ខាងទៀតលួចជួយក្រុមភេរវជនដោយសម្ងាត់ ឬយ៉ាងហោចណាស់មិនជួយសហការដោយពេញដៃពេញជើងក្នុងការតាមប្រមាញ់ប៊ីនឡាដិនសម្ពាធពីលោកអូបាម៉ាបានធ្វើឲ្យប៉ាគីស្ថានផ្លាស់ប្ដូរជំហរមកវិញដោយទីភ្នាក់ងារចារកិច្ចប៉ាគីស្ថានចាប់ផ្ដើមចែករំលែកព័ត៌មានសម្ងាត់ជាច្រើនតាក់ទងទៅនឹងក្រុមភេរវជនជាពិសេសបានផ្ដល់បញ្ជីលេខទូរស័ព្ទចំនួនរាប់រយដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធទៅនឹងអាកេដាតាមរយៈការលួចស្ដាប់លេខទូរស័ព្ទអស់ទាំងនេះហើយ ដែល CER អាចកំណត់មុខសញ្ញា Al-Kuwaiti ដែលកំពុងតែរស់នៅក្នុងប្រទេសប៉ាគីស្ថានហើយដែលគេកំណត់ថាជាអ្នកនាំសារដ៏ចំណិតបំផុតរបស់ Bin Laden ចាប់ពីខែសីហាឆ្នាំ2010 CER បានផ្តល់ធនធានទាំងអស់ដែលខ្លួនមានរាប់ចាប់តាំងពីផ្កាយរណបរហូតដល់ drone ឆ្លុបយកការដោះទំនើបបំផុតដែលខ្លួនមាន ដើម្បីតាមឃ្លាំមើលសកម្មភាពរបស់ Al-Kuwaiti ថ្ងៃមួយ Al-Kuwaiti បើកឡានក្នុងដំណើរផ្លូវឆ្ងាយ ក្រោមការឃ្លាំមើលពីលើដោយផ្ការណប់និងដ្រូនឆ្លប់យកការរបស់អាមេរិកនៅពីនោះ CIA រំពឹងថា Al Kuwaiti អាចនឹងនាំផ្លូវទៅដល់កន្លែងលាក់ខ្លួនរបស់ Bin Laden ដែលគេសង្ស័យថាប្រហែលជានៅក្នុងតំបន់ព្រំដែនរវាងប្រទេសប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានក៏ប៉ុន្តែខុសពីការរំពឹងទុកពេលមកដល់ផ្លូវបំបែកឡានរបស់ Al Kuwaiti មិនបើកសម្ដៅទៅអាហ្វហ្គានីស្ថានផ្ទុយទៅវិញគឺបើកសម្ដៅទៅទីក្រុង Abbottabad ដែលនៅមិនឆ្ងាយប៉ុន្មានពីរដ្ឋធានីអ៊ីស្លាមាបាតរបស់ប៉ាគីស្ថានអាល់គូវៃទីបានបើកឡានចូលទៅក្នុងផ្ទះមួយដែលគេមើលមួយផ្លែតពីខាងក្រៅគឺជាផ្ទះធម្មតាមួយក៏ប៉ុន្តែក្រោយពីការតាមខ្លំមើលយ៉ាងដិតដល់ទាំងតាមរយៈផ្កាយរណបនិងដ្រូនឆ្លប់យូកានិងទាំងការដាក់ពង្រាយភ្នាក់ងារចារកិច្ចឲ្យបណ្ដំខ្លួនជាប្រជាជនសម័យធម្មតាឲ្យទៅរស់នៅជុំវិញនោះ CER ក៏បានសន្និដ្ឋានថាអ្នកដែលរស់នៅក្នុងផ្ទះនេះប្រកាសជាអិសរាជជនជាន់ខ្ពស់របស់អាគីដា។ ក៏ប៉ុន្តែទោះជាយ៉ាងណាគេនៅតែមិនទាន់មានផុសតាំងដែលអាចបញ្ជាក់ច្បាស់ថានោះគឺជា Bin Laden នៅក្នុងពេលដែល CIA បន្តតាមរកផុសតាំងដើម្បីបញ្ជាក់ពីវត្តមានរបស់ Bin Laden នៅអាបូតាបាតនៅឯសេតវិមានឯណោះវិញលោកអូបាម៉ាបានកោះប្រជុំសម្ងាត់នៅមន្ត្រីចំណិតចំណិត ដើម្បីជជែកអំពីចំណាត់ការបន្តនៅពេលនោះសេនានាយកចំនួន3ត្រូវបានលើកឡើងទី1 គឺសហការជាមួយនឹងអាញាធិបតេយ្យប៉ាគីស្ថានក៏ប៉ុន្តែសេណារីយ៉ូនេះត្រូវបានច្រានចោលភ្លាមភ្លាមដោយសារតែគេមិនទុកចិត្តប៉ាគីស្ថានសេណារីយ៉ូទី2គឺការប្រើយន្តហោះទម្លាក់គ្រាប់បែកបំបង្កាច់ឬមីស៊ីលបណ្ដែតដើម្បីវាយប្រហារទៅលើផ្ទះរបស់ប៊ីនឡាដិនក៏ប៉ុន្តែសេណារីយ៉ូទី2នេះក៏ត្រូវបានច្រានចោលដូចគ្នាដោយសារតែលោកអូបាម៉ាបារម្ភខ្លាចមានស្លាប់ជនស៊ីវិលដែលនៅក្បែរខាងនឹងមួយយ៉ាងទៀត។ គឺខ្លាចសាកសពបិនឡាដិនត្រូវខ្ទេចខ្ទីទាំងស្រុងលែងមានផតាំងសម្រាប់ប្រាប់សាធារណជនសេណារីយ៉ូទី3ដែលលោកអូបាម៉ាសម្រាប់ជ្រើសរើសយក គឺ ការបញ្ជូនកងកម្លាំងដូចពិសេសឲ្យលូកចូលទៅធ្វើការវាយប្រហារលើផ្ទះនៅ អបូតាបាដោយមិនអនុញ្ញាតឲ្យប៉ាគីស្ថានដឹងជាមុននៅថ្ងៃទី2ខែឧសភាឆ្នាំ2011 លោកបារ៉ាក់អូបាម៉ាបានប្រកាសឲ្យពិភពលោកទាំងមូលបានដឹងថាអ៊ូសាម៉ាប៊ីនឡាដិនមេភេរវជនដែលគេតាមរកមុខបំផុតអស់រយៈពេល10ឆ្នាំមកហើយនោះត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការកម្ពុជាដូអាមេរិកនៅក្នុងទីក្រុងអាប៊ូដាបាប្រទេសប៉ាគីស្ថានអ្វីអ្វីត្រូវបានរៀបចំធ្វើឡើងតាំងពីរອບខែមុនដោយលក្ខការយ៉ាងសម្បត្តិបំផុត។នៅខែមករាឆ្នាំ2011 នៅក្នុងពេលដែល CER កំពុងតាមខ្លងមើលផ្ទះនៅអបូតាបាតហើយគេនឹងមិនទាន់ប្រកាសច្បាស់នៅឡើយផង ថាអ្នកដែលនៅក្នុងផ្ទះនោះគឺជាប៊ីនឡាដិនលោកអូបាម៉ាបានចេញបញ្ជាឲ្យរៀបចំគម្រោងការទុកជាសាច់ដើម្បីត្រៀមបើកប្រតិបត្តិការវាប្រហារលើប៊ីនឡាដិនភារកិច្ចនេះត្រូវបានគេប្រគល់ទៅឲ្យកងកម្លាំងលោកដ៏ចំណាំបំផុតរបស់អាមេរិក ដែលគេឲ្យឈ្មោះថា SEAL Team 6ថ្ងៃទី11ខែមករា នាយកទីភ្នាក់ងារចារកិច្ច CR គឺលោក Leon Panetta បានជួបដោយសម្ងាត់ជាមួយនឹងមេបញ្ជាការកងកម្លាំងដូអាមេរិក គឺឧត្តមនាវាឯក William McCraven ដើម្បីពំនាំយកប័ណ្ណបញ្ជីពីលោកអូបាម៉ាឲ្យរៀបចំ ប្រតិបត្តិការកម្លាំងដូនៅអាបូតេបាតក៏ប៉ុន្តែដោយមិនត្រូវបញ្ចេញឲ្យដឹងថាគោលដៅនៃការវិប្រហារនោះគឺ Bin Laden នៅខែមេសា SEAL Team 6 ចាប់ផ្ដើមធ្វើការហាត់សមនៅក្នុងផ្ទះមួយដែលត្រូវបានគេសាងសង់ឡើងឲ្យដូចគ្នាទាំងស្រុងនិងទំហំប៉ុនគ្នាគឺនឹងផ្ទះនៅអាបូតាបាតតាមគម្រោងការកងកម្លាំងដូជាមួយ23នាក់រួមជាមួយនឹងអ្នកបកប្រែម្នាក់នឹងធ្វើដំណើរតាមឧទ្ធម្ភិកចក្រចំនួន2គ្រឿងហោះហើរនៅពេលយប់ងងឹតចេញពីប្រទេសអាហ្គានីស្ថានសម្ដៅទៅអាបូតាបាតនៅពេលទៅដល់ទីហ៊ាន6នាក់នឹងត្រូវដាក់ពង្រីនៅខាងក្រៅរបងផ្ទះ 6អ្នកផ្សេងទៀតត្រូវចុះតាមខ្សែពួរពីអធនពីកញ្ចក់គឺលើដំបូលផ្ទះវាចាក់ចុះទៅជាន់ខាងក្រោម ចំណែកឯ12អ្នកផ្សេងទៀតចុះចតនៅខាងក្នុងបរិវេណផ្ទះវាលោកចាប់ពីជាន់ផ្ទាល់ដីឡើងទៅជាន់ខាងលើគិតជាសរុបចាប់តាំងពីពេលទៅដល់រហូតពេលបញ្ចប់ប្រតិបត្តិការហើយឡើងអធនពីកញ្ចក់មកវិញការវាឆ្មក់នេះត្រូវចំណាយពេលយ៉ាងយូរបំផុតត្រឹម30នាទីធ្វើយ៉ាងណាចាក់ចែងពីអបុតបាតដោយសវត្ថិភាព មុនពេលដែលកងទ័ពប៉ាគីស្ថានធ្វើដំណើរមកដល់ដើម្បីគិតពីរ៉ាដារបស់កងទ័ពអាកាសប៉ាគីស្ថានលោក Mark Craven បានធ្វើសម្ដាប់ពិសេសសូមប្រើប្រាស់អធំពិកចៈធុនទំនើបចុងក្រោយបំផុតដែលអាមេរិកទូបនឹងផលិតបានហើយដែលមានបច្ចេកវិទ្យាទំនើបខាងបំបងកាយពីរ៉ាដានៅថ្ងៃទី26ខែមេសាក្រោយពីបានហាត់សមអស់រយៈពេលជិត1ខែ កងកម្លាំងដូអាមេរិកបានធ្វើដំណើរតាមយន្តហោះទៅកាន់មូលដ្ឋានទ័ពអាមេរិកមួយនៅក្នុងទីក្រុងជាឡាឡាបាតប្រទេសអាហ្វហ្គានីស្ថានដើម្បីរងចាំបញ្ជាពីលោកអូបាម៉ារហូតមកទល់នឹងពេលនោះកងកម្លាំងដូអស់ទាំងនេះនៅតែមិនទាន់ដឹងនៅឡើយទេថាចំណុចស៊ីកនៃប្រតិបត្តិការដែលគេត្រៀមធ្វើនេះគឺមានអ្នកដឹងតាមការពិតសូម្បីតែ CER ក៏នៅមិនទាន់មានផុសតាំងដែលអាចបញ្ជាក់ច្បាស់100%នៅឡើយដែរថាអ្នកដែលនៅក្នុងផ្ទះនៅអបូតាបានោះ គឺពិតជាប៊ីនឡាដិនក្រោយពីបានតាមខ្លំមើលអស់រយៈពេលប្រមាណជា8ខែ CIA បានធ្វើសេចក្តីសន្និដ្ឋានចុងក្រោយថា probability ដែលប៊ីនឡាដិនស្ថិតនៅក្នុងផ្ទះនៅអាបូតាបានោះគឺមានក្នុងចន្លោះប្រមាណត្រឹមពី60%ទៅ70%តែប៉ុណ្ណោះក៏ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយលោកអូបាម៉ាបានសម្រេចឲ្យបើកប្រតិបត្តិការកងកម្លាំងដកនៅអាបូតាបាតាមការក្រុងទុក។ ចលនាបតអាហ្វហ្គានីស្ថានយប់ថ្ងៃសៅរ៍ទី30មេសាឆ្នាំ2011ឧត្តមសេនីយ៍ឯក Macraven បានចេញបញ្ជាឲ្យក្រុមកម្មាំងដូត្រៀមខ្លួនបើកប្រតិបត្តិការវាយលុកលើផ្ទះនៅអបូតាបាតនៅយប់ថ្ងៃអាទិត្យជាងចូលថ្ងៃច័ន្ទទី2ឧសភាដោយបញ្ជាក់ប្រាប់ពួកគេថាគោលដៅនៃការវាយប្រហារនេះគឺដើម្បីសម្លាប់អូសាម៉ាប៊ីនឡាដិននិងភារកិច្ចជនដែលទទួលខុសត្រូវលើការវាយប្រហារភារវកម្មដ៏ធំបំផុតមានលើសហរដ្ឋអាមេរិកកាលពីថ្ងៃទី11ខែកញ្ញាឆ្នាំ2001 នៅថ្ងៃអាទិត្យទី1ឧសភាម៉ោង10:30នាទីយប់មកក្នុងស្រុកកម្ពុជាដូទាំង23នាក់ឡើងជិះអធំពីកញ្ចក់ពិសេស2គ្រឿងចាក់ចេញពីបន្ទាយនៅចលនាបានហោះតាមពីក្រោយដោយអធំពីកញ្ចក់ធុនស៊ីនុក2គ្រឿងផ្សេងទៀតដឹកកងកម្ពុជាដូចំនួន56នាក់ដែលជាតបជំនួយ ដោយពួកគេឈប់ចាំនៅប្រមាណជា50គីឡូម៉ែត្រពីអាបូតាបាតត្រៀមចាំជួយក្នុងករណីចាំបាច់នៅរដ្ឋធានី Washington លោកអូបាម៉ានិងមន្ត្រីចំណិតចំណិតទទួលបន្ទុកខាងផ្នែកសន្តិសុខជាតិអាមេរិកជួបប្រជុំគ្នានៅសេតាវិមាន ដើម្បីតាមដានមើលប្រតិបត្តិការតាមរយៈរូបភាពបញ្ជូនដោយផ្ទាល់ពីដ្រូនឆ្លប់យកការ ដែលហោះនៅពីលើអាវុធបានម៉ោងប្រមាណជា12:30នាទីរំលងអាត្រិតអធិបតិកចៈទាំងពីរគ្រឿងរបស់កងកម្លាំងដូសៀលធីម6បានហោះទៅដល់ផ្ទះនៅអាវុធបានអធិបតិកចៈទី1រៀបចំចោះចតនៅក្នុងបរិវេណផ្ទះក៏ប៉ុន្តែ ត្រូវធ្លាក់ដោយជួបនឹងបញ្ហាអាកាសធាតុគ្រោះថ្នាក់នេះមិនបានបណ្ដាលឲ្យមានអ្នករងរបួសនោះទេក៏ប៉ុន្តែវាតម្រូវឲ្យមានការផ្លាស់ប្ដូរផែនការដើម្បីសម្របខ្លួនទៅតាមស្ថានភាពជាក់ស្ដែងឧទ្ធម្ពិកចៈទី2ដែលក្រុងទម្លាក់កងកម្ងដូនៅលំនៅផ្ទះក៏ត្រូវបដូរមកចោះចតនៅខាងក្រៅបរិវេណផ្ទះវិញរួចហើយទើបវាយលុកចូលតាមទ្វាររបងចូលទៅខាងក្នុង។ ក្រោយពីបានជួបប្រយុទ្ធគ្នាមួយប្រៅជាមួយនឹងភេរវជននៅជាន់ផ្ទាល់ដីកម្ពុជាអាមេរិកបានវាយលុកទៅជាន់ខាងលើហើយបានរកឃើញនិងបានសម្លាប់ប៊ីនឡាដិននៅក្នុងបន្ទប់ដេកនៅជាន់ទី3ប្រមាណជា38នាទីក្រោយពីចាប់ផ្ដើមប្រតិបត្តិការកងកម្លាំងដូអាមេរិកបានចាក់ចេញពីអាបូតាបាតហោះសម្ដៅទៅកាន់ប្រទេសអាហ្វហ្គានីស្ថានវិញ។ ដែលនាំទៅជាមួយនៅសាកសពរបស់ Bin Laden ព្រមទាំងកុំព្យូទ័រជាច្រើនគ្រឿងដែលផ្ទុកនៅឯកសារសំខាន់សំខាន់ទាក់ទងទៅនឹងក្រុម Al-Qaeda មុននឹងចាក់ចេញពួកគេបានដាក់ក្របបែកកំទេចឲ្យថំពីកញ្ចក់ដែលធ្លាក់ដើម្បីធ្វើយ៉ាងណាជៀសវាងកុំឲ្យបច្ចេកវិទ្យាដ៏ទំនើបនិងសម្ងាត់ត្រូវធ្លាក់ទៅក្នុងដៃសត្រូវនៅ Washington ម៉ោង11:35នាទីយប់ថ្ងៃទី1ឧសភាត្រូវជាម៉ោង8:35នាទីព្រឹកថ្ងៃទី2ឧសភានៅប៉ាគីស្ថាន លោកអូបាម៉ាបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈប្រកាសឲ្យពលរដ្ឋអាមេរិកក៏ដូចជាពិភពលោកទាំងមូលដឹងអំពីការស្លាប់របស់អូសាម៉ាប៊ីនឡាដិននៅក្នុងប្រតិបត្តិការកម្ពុជាអាមេរិកក្នុងប្រទេសប៉ាគីស្ថាន Tonight I can report to the American people and to the world The United States has conducted an operation that killed Osama bin Laden the leader of Al Qaeda terrorist responsible for the murder of thousands